ទុះកំហឹងដេញវាយគ្នាផ្អើលដូចរឿងកុនចិន នៅ កាស៊ីណូ Pacific ហៅដំរី2ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវមានការភ្ញាក់ផ្អើលជាខ្លាំងដោយក្រុមអ្នកញៀនលបែង រួមនឹងបុគ្គលិកមេការកាស៊ីណូ Pacific ហៅដំរី2ស្ថិតនៅក្បែរច្រកព្រំដែនអន្តរជាតិកម្ពុជាវៀតណាម ជ្រៃធំស្រុកកោះធំខេត្តកណ្ដាល។ ទុះកំហឹងដេញវាយគ្នាពពាក់ពពូនពេញបរិវេណមុខកាស៊ីណូនិងលើផ្លូវខណៈអ្នកខ្លះរត់ធ្លាក់ទឹកហែលព្រាតមើលទៅ បីដូចជារឿងកុនចិន ដែលគេសម្ដែង ហេតុការណ៍នេះបានកើតឡើងនៅកាស៊ីណូ Pacific ហៅដំរី2ស្ថិតនៅក្បែរច្រកព្រំដែនអន្តរជាតិជ្រៃធំ ស្រុកកោះធំខេត្តកណ្ដាលនៅថ្ងៃត្រង់ថ្ងៃទី18ខែសីហាឆ្នាំ2022សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីហិង្សាដកកក្រើកមួយនេះមូលហេតុមកពីខាងកាស៊ីណូ Pacific បង្ខាំងបុគ្គលិកទុកក្នុងកាស៊ីណូដោយភូតកុហកថារើសបុគ្គលិកទាំងនោះយក ទៅធ្វើការ នៅកាស៊ីណូមួយទៀតឯខេត្តព្រះសីហនុប៉ុន្តែផ្ទុយទៅវិញមិនបានយកពួកគាត់ទៅធ្វើការនៅកាស៊ីណូខេត្តព្រះសីហនុឡើយទើបកើតជារឿងឈ្លោះប្រកែកគ្នារវាងបុគ្គលិកមេការកាស៊ីណូរហូតផ្ទុះកំហឹងដល់ចម្រងចម្រាស់ ប្រើអំពើហិង្សាដោយក្រុមបុគ្គលិកព្យាយាមទម្លុះទ្វារសម្រុករត់ចេញមកខាងក្រៅកាស៊ីណូខ្លះកាន់ដំបងកំណាត់ឈើនឹងដៃដេញវាយគ្នាពពាក់ពពូន ជាមួយមេការសំតិសុខលាយឡំនឹងភ្ញៀវអ្នកលេងលបែងរត់ប្រសេចប្រសាចពីពេញបរិវេណមុខកាស៊ីណូនិងលើផ្លូវក្នុងនោះអ្នកខ្លះបានរត់ធ្លាក់ទឹកហែលឡើងលើគោកវិញបណ្ដាលឲ្យរបួសចន្លោះពី5ទៅ10នាក់ ករណីនេះលោកសឹមខៀងអធិការស្រុកកោះធំ បាននិយាយយ៉ាងខ្លីថាខ្ញុំកំពុងស្រាវជ្រាវហើយលើករណីនេះរីឯលោកអេងសុចិត្តអភិបាលស្រុកកោះធំទូរស័ព្ទមិនអាចតាក់ទងបាន ចំណែកលោកឧត្តមសេនីយ៍តូឈឿនសុចិត្តស្នងការខេត្តកណ្ដាលបានថ្លែងថាករណីនេះមិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាមរៀបចំផែនការប្រមូលគ្នាទំលុះទ្វាររបងរត់ចេញប៉ះគ្នាជាមួយសន្តិសុខ របួសសន្តិសុខ3នាក់មូលហេតុនៃដើមរឿងជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុនពលរដ្ឋនៅតំបន់នោះបានលើកឡើងថាតាំងពីមុនរហូតដល់បច្ចុប្បន្នកាស៊ីណូប៉ាស៊ីហ្វិកហៅដំរីពីរខាងលើ គឺបើកដំណើរការឲ្យខ្មែរចូលលេងល្បែងស៊ីសងម៉ាសេរីលោកឡំជាមួយនឹងជនបរទេសដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរនិងមន្ត្រីជំនាញឡើយ។ ការអនុញ្ញាតឲ្យខ្មែរចូលលេងល្បែងជាអចិន្ត្រៃយ៍ក្នុងកាស៊ីណូបែបនេះគឺផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាលដែលកំណត់ថារាល់អាជីវកម្មបើកល្បែងកាស៊ីណូនីមួយៗគឺតម្រូវឲ្យតែជនបរទេសចូលលេងល្បែងប៉ុណ្ណោះក្នុងនោះបើខ្មែរចូលបម្រើការងារក្នុងកាស៊ីណូគឺជារឿងត្រឹមត្រូវប៉ុន្តែបើកាស៊ីណូមួយណាហ៊ានអនុញ្ញាតឲ្យខ្មែរចូលលេងល្បែងគឺជារឿងខុសច្បាប់ តែផ្ទុយទៅវិញកាស៊ីណូ Pacific ហៅដំរី2បើកឲ្យខ្មែរចូលលេងល្បែងរាល់ថ្ងៃយ៉ាងពេញបន្ទុក បែជាអាញាធននិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មើលមិនឃើញស្ដាប់មិនឮនៅរាល់សកម្មភាពទាំងនេះបណ្ដាលឲ្យខ្មែរមួយចំនួន ដែលជាអ្នកញៀនល្បែងស៊ីសងសម្រុកនាំគ្នាចូលលេងល្បែងក្នុងកាស៊ីណូ Pacific ហៅដំរី2យ៉ាងកក្រឹកក្រក្រែងបំផុត។ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណាអ្វីអ្វីក៏ហ៊ានធ្វើអាចកើតជាអំពើចោលលួចចោលប្លន់ឬអំពើហិង្សាក្នុងគ្រួសារជាដើមដោយសារចាញ់ល្បែងជំពាក់បំណុលគេទោះជាយ៉ាងណាក៏ដោយក្រោយពីផ្ទុះរឿងហិង្សាដូកក្រើកមួយនេះ គេសង្ឃឹមថាលោកគង់សុភ័ណ្ឌអភិបាលខេត្តកណ្ដាលលោកឈឿនសុចិត្តស្នងការខេត្តកណ្ដាល និងរឹតបន្តឹងទប់ស្កាត់ហាមឃាត់ចំពោះខ្មែរដែលចូលលេងល្បែងក្នុងកាស៊ីណូមួយនេះ ប្រភពពីដើមរាំងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ